ប្រពំស្រេចតែបងផ្សង that om ទឹកហូរកាត់ផ្លូវរដូវបនភ្យំចាប់ដូនតាយំទុំដើមសងកែបនភ្យំឆ្នាំនេះប្រលឹងមានស្នេហ៍ទៅវត្តណាដែរបងសុំ ទី7ទីណាកល្យានដូនតាចែកឋានដើររកកូនចៅមិនទី7ទៅគៀនស្វាយក្រៅជួបជុំញាតិផៅឧទ្ទិង្គកសលហើយណាមួយឆ្នាំបានប្រាំពីវត្តដូនតាប្រកបលោកតទួស្គាល់ ហូរកាត់ផ្លូវរដូវបនភ្ជុំចាប់ដូនតា 7ទីណាកល្យានដូនតាចែកឋានដើររកកូនចៅមិនទី7ទៅគៀនស្វាយក្រៅជួបជុំញាតិផៅឧទ្ទិនកសលហើយណាមួយឆ្នាំបាន7វត្តដូនតាប្រកបលោក